Acid, DJ Chet, remix. ដឹងកូនអ្នកណាបើនៅក្នុងរូបវិញស្អាតខ្លាំងដូចទេពធីតាក្រៅវិញមកដូចស្វាបោកប្រាស់ណាណាណាប្រលឹងឃើញខាង Facebook ទីតំឡាស្លាប់ជួបនៅក្រៅចប់គឺថាចប់មានវាចាបើសាច់ចេញវិញវិញ យោយោស្រីស្រីឥឡូវសុខចិត្តមិនបានទេអពររូបវិញស្អាតឡើងដាច់គេប្រណាមិនលងប្រណាមិនស្នេហ៍ទាំងងំជួបម៉ែតូស្ដីជីវ៉ាតែជួបក្រៅវិញមុខឡើងដូចស្វាដោយកែវណាម៉ាទីតាមុខសេះ ម្សៅវិញកក់ឡើងក្រផេះតែខ្មៅឡើងកងេះអ៊ីឌីតឡើងសនៅក្នុងរូបស្អាតល្អហើយសែនល្អក្រៅវិញងាស់ឈរកៀងលែងនិយាយស្ដីមិនដឹងថាម៉េចអាក្រក់ណាស់ស្រីសំទោសចរណៃបងសេ goodbye បងសេ goodbye bye bye bye bye តខ្លាំងដូចទេពធីតាក្រៅវិញមកដូចស្វាបោកប្រាស់ណានាណាប្រលឹងឃើញខាង Facebook ទីកំឡើងស្លាប់ជួបនៅក្រៅចប់គឺថាចប់មានវាចា បើថាចេញវិញវិញមក រូបវិញស្អាតឡើងដាច់គេប្រណាមិនលងប្រណាមិនស្នេហ៍ទាំងងំជួបម៉ែតូស្ដីជីវ៉ាតែជួបក្រៅវិញមកឡើងដូចស្វាដូចចៅណាម៉ាទីតាមុខសេះមកផាត់មកសៅវិញកក់ឡើងក្រផេះតែខ្មៅឡើងកងែងទីទីតឡើងសនៅក្នុងរូបស្អាតល្អហើយសែនល្អក្រៅវិញងាត់ឈរកៀងលែងនិយាយស្ដីមិនដឹងថាម៉េចអាក្រក់ណាស់ស្ដីសំទោសចរណៃបងសេ goodbye បងសេ goodbye bye បាយបាយបាយអស់អស់លាហើយណាជីវ៉ា